សហរដ្ឋអាមេរិកកោលទោសទៅលើការសម្រេចកាត់ទោសប្រហារជីវិតលើសកម្មជន4រូបមកពីគណៈបកប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ាទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី26ខែកក្កដាឆ្នាំ2022នេះថាសកម្មជនប្រជាធិបតេយ្យចំនួន4នាក់ត្រូវបានយោធាមីយ៉ាន់ម៉ាប្រហារជីវិត នៅក្នុងអ្វីដែលគេជឿថា ជាការប្រើប្រាស់ទណ្ឌកម្មដំបូងបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះអ្នកទាំង4នាក់នោះរួមទាំងសកម្មជន កូជីមី និងសមាជិកសភាពីយោសេយ៉ាថោត្រូវបានចោទប្រកាន់ពីបទអំពើភេរវកម្មពួកគេត្រូវបានកាត់ទោសប្រហារជីវិតក្នុងសវនាកាដោយបិទទ្វារដែលក្រមសិទ្ធិមនុស្សរិះគន់ថា ជារឿងអយុត្តិធម៌ប្រភពមួយ បានប្រាប់ដល់ទូរទស្សន៍ BBC ប្រចាំនៅមីយ៉ាន់ម៉ាថា មេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យលោកស្រីអ៊ុងសានស៊ូជី មានការសោកស្ដាយជាខ្លាំងបន្ទាប់ពីបានដឹងដំណឹងនេះ ប្រភព បានឲ្យដឹងថា លោកស្រីអ៊ុងសានស៊ូជីមេដឹកនាំគណៈបកសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យហៅកាត់ថា NLD មិនបានធ្វើអត្ថាធិប្បាយណាមួយឡើយលោកស្រីត្រូវបានចាប់ខ្លួននៅ ខែកុម្ភៈឆ្នាំ2021បន្ទាប់ពីរដ្ឋប្រហារដឹកនាំដោយកងទ័ព រដ្ឋមន្ត្រីការបរទេសអាមេរិកលោកអាន់តូនីប្លីកិនបានថ្កោលទោសការប្រហារជីវិតនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលត្រូវ បានគេស្គាល់ថាជាភូមិមាផងដែរសូមបញ្ជាក់ថាទូរទស្សន៍សង្ហបុរី Channel New Asia បានផ្សព្វផ្សាយនៅថ្ងៃទី27ខែកក្កដាឆ្នាំ2022នេះថាកាលពីថ្ងៃអង្គារប្រទេសជិតខាង អាស៊ីអាគ្នេយ៍របស់មីយ៉ាន់ម៉ាបានធ្វើការស្ដីបន្ទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការប្រហារជីវិតរបស់យោធា ដែលកំពុងកាន់អំណាច លើសកម្មជននយោបាយចំនួន4នាក់ដោយហៅករណីនេះថាគួរឲ្យស្អប់ខ្ពើមនិងបំផ្លិចបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែង ក្នុងតំបន់ដើម្បីកាត់បន្ថយវិបត្តិដែលបានកើតឡើង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន ដែលមាន សមាជិក10ប្រទេស ដែលរួមមាន មីយ៉ាន់ម៉ាបានលើកឡើងថា ខ្លួនបរិហារនិងខកចិត្តយ៉ាងខ្លាំងចំពោះការប្រហារជីវិតក៏ដូចជាពេលវេលារបស់ពួកគេ គឺត្រឹមតែមួយសប្តាហ៍មុនកិច្ចប្រជុំបន្ទាប់របស់ប្លុកនេះ ចាសសូមអរគុណសម្រាប់ការ តាមដានព័ត៌មាននេះ